ទុយទៅវិញនៅក្នុងអតីតកាល30ឆ្នាំមុន ចំណូលក្នុងស្រុកដែលយើងរកបានដោយខ្លួនឯងមានត្រឹមប្រមាណ1ភាគ3នៃធវិការជាតិសរុបតែប៉ុណ្ណោះមានន័យថាតម្រូវការប្រមាណ2ភាគ3នៃធវិការជាតិត្រូវបានដោះស្រាយដោយប្រភពធនធាន ជាជំនួយហិរញ្ញវត្ថុពីក្រៅប្រទេសនេះ គឺជាលទ្ធផលជាក់ស្ដែងដែលយើងសម្រេចបាន ស្របតាមគោលជំហរដឹកនាំ ដែលខ្ញុំបានប្រកាសជាសាធារណៈនាពេលកន្លងទៅ គឺកែតម្រង់រស់មិនកែតម្រង់ស្លាប់ទស្សនៈដឹកនាំនេះ រួមជាមួយនឹងសមិទ្ធផលជាក់ស្ដែងនៃកិច្ចការកែតម្រង់បានធ្វើឲ្យក្តីរំពឹងទុក លើការកសាងប្រជាជាតិរបស់យើងត្រូវបានចរិតទុកក្នុងបុព្វកថា នៃរដ្ឋធម្មនុញ្ញឆ្នាំ1993คล้ายទៅជាការពិតនោះគឺទទួលខុសត្រូវខ្ពស់ចំពោះវាសនាអនាគតជាតិឲ្យឈានឡើងរីកចម្រើនលូតលាស់សម្បូររុងរឿងជានិច្ចរន្តរ៍និងប្រែក្លាយកម្ពុជា ទៅជាកោះសន្តិភាពយ៉ាងពិតប្រាកដ សន្តិភាពនិងវិបលភាពសង្គមដែលកំពុងតែផ្ដល់មនុស្សផល ដល់យើងទាំងអស់គ្នានាពេលបច្ចុប្បន្ននេះ បានធ្វើឲ្យយើងមានមោទនភាពយ៉ាងក្រៃលែងនិងមានការជឿជាក់កាន់តែរឹងមាំថាខ្មែរពិតជាអាចធ្វើបានប៉ុន្តែច្បាស់ណាស់ថាយើងមិនត្រូវស្កប់ស្កល់ឬលងលក់នៅ ក្នុងជោគជ័យបច្ចុប្បន្ន នោះដែរទៅទៅវិញ យើងត្រូវ ប្រឹងប្រែងរៀនសូត្រនិងដកស្រង់បទពិសោធន៍ពីការអនុវត្តនិងបណ្ដាបញ្ហាប្រឈមនាពេលកន្លងទៅ ដើម្បីបោះជំហានទៅ ដំណាក់កាលថ្មី ជាបន្តទៀតជាមួយនឹងមហិច្ឆតា បែបប្រកបនិយមនិងមិនបង្អង់រងចាំប្រការនេះមានន័យថា យើងត្រូវវាតម្លៃឲ្យចំសកម្មភាពអតិជាអតិភាព ដែលយើងត្រូវធ្វើជាបន្តនឹងអាចនឹងអាចធ្វើទៅបានដើម្បីឆ្លើយតបឲ្យចំសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋនិងឲ្យស្របឲ្យសម្រេចបានលទ្ធផលកាន់តែប្រសើរនិងប្រកបដោយប្រសិទ្ធភាពខ្ពស់តាមការរំពឹងទុក ស្របពេលដែលយើងត្រូវតែមាន ការប្រុងប្រយ័ត្នខ្ពស់លើកត្តាបរិបត្តិនិងកត្តាបរិស្ថានក្របដណ្ដប់ជារួមផងដែរដើម្បីធានានៅការកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមានឲ្យបានក្នុងកម្រិតជាអតិបរមាសាកលវិទ្យាល័យអាស៊ីអឺរ៉ុបជំរឿនល្អបំផុតសម្រាប់ឱកាសការងារ